ថ្ងៃទី12យើងហ្នឹងហ៊ុនសែនគេទៅអាមេរិកអញ្ចឹងទៅគេចាបងចាំខ្ញុំហៅទៅបងហ្នឹងហើយអូននិយាយគ្នាព្រោះថ្ងៃ12ហ្នឹងអឺខ្លះខ្ញុំឲ្យឲ្យសំឡេងឲ្យស្ដាប់សំឡេងរបស់គេផ្ញើមកឲ្យខ្ញុំអូនជួល ខ្មែរហ្នឹងនៅពីនៅភ្នំពេញហ្នឹងអឺ 1000ដើម្បីឲ្យទទួលគេហើយមេខ្ញុំចាក់ឲ្យខ្ញុំចាក់ឲ្យស្ដាប់បើយើងលឺអញ្ចឹងអញ្ចឹងវាគួរឲ្យអស់សំណើចផងហើយគួរឲ្យយើងក្តៅចិត្តផងណាខ្ញុំចាក់ឲ្យទូលេខស្នាក់ដឹកនាំនឹងបងប្អូនទាំងអស់នៅក្នុងក្រមធ្វើមហាបតកម្មថ្ងៃទី12ខែឧសភាឆ្នាំ2022ឆ្នាំមុខ ខ្ញុំទទួលបានព័ត៌មានពីខាងគណៈបព្វជិជនមកថាគេបានបញ្អូឡាឡាខ្ញុំចង់ដាក់ឲ្យលឺសំឡេងឲ្យខ្លាំងតិចទៅជាដេញចុះចប់សិនជូនមនុស្សរបស់គណៈបព្វជិជនហ្នឹងពីទីក្រុងព្រំពេញមកហ្នឹងគឺថាចំនួនប្រហែល1000នាក់ មកកាន់វត្តសតា DC ហ្នឹងដើម្បីទទួលហ៊ុនសែនហ្នឹងនៅនោះមនុស្សមួយចំនួនត្រូវបានដាក់ពង្រាយមកដល់រដ្ឋមួយចំនួនហើយបាទរដ្ឋមួយចំនួននៅសារ៉ាប់ទៅហើយរួមទាំងរដ្ឋដូចជាស៊ីផងបាទហើយព័ត៌មានពីស្ថានទូតអាមេរិកនៅក្នុងអធិកម្មជាតិគឺថាឥឡូវនេះស្ថានទូតបានបិទវីសាទាំងស្រុងហើយដោយសារ ឃើញខាងគណៈបព្វជិជនហ្នឹងទៅសុំវីសាច្រើនអូ se pobre ទៅពេកដែលតែលើទៅពេកហើយគេមិនខ្លាចនឹងចំណាយលុយទិញសម្បត្តិរបស់មកទេគេប្រកេចលុយខ្មៅលុយកខ្វក់ណា ជាព័ត៌មានពីខាងគណៈបព្វជិជនបាទហើយអ្នកមកអមជាមួយហ៊ុនសែននឹងប្រហែលជាប្រមាណ250ទៅ300អ្នកទៀតរួមមានអេងសួរហ៊ុនម៉ាណែតអីជាដើមនឹងក្រុមមនុស្សមួយចំនួនរបស់គណៈបព្វជិជនមួយចំនួនដែលគេនឹងអមហ៊ុនសែនមកដឹងជាព័ត៌មានដែលខ្ញុំទទួលបានអញ្ចឹងបងប្អូនអាចទៅផ្សព្វផ្សាយផ្សាយ បានហើយយើងអ្នកនៅអាមេរិកនេះតែច្រើនគាត់គាំអ្នកគាំទ្រកម្ពុជាជនទៅចូលរួមគាត់ប្រហុនសែននឹងតិចតួចហ្នឹងបាទតិចតួចដែរគឺគេបញ្ជូនពីស្រុកខ្មែរមកច្រើនតែម្ដងអ្នកដែលនៅសហរដ្ឋអាមេរិកភាគច្រើនគឺទៅទទួលហ៊ុនសែននឹងតិចដែរហើយត្រូវបានគេផ្ដល់លុយឲ្យផឹកស៊ីជាដើមណាគេឲ្យផឹកស៊ីឲ្យអីដល់ប៉ុណ្ណឹងហើយគេឲ្យទៅទទួលហ៊ុនសែនគេកំពុងដើរបញ្ចុះបញ្ចូល ដើម្បីឲ្យទៅទទួលហ៊ុនសែនហ្នឹងគឺព័ត៌មានដែលខ្ញុំទទួលបានដូច្នេះសូមថ្នាក់ដឹកនាំនិងបងប្អូននៅក្នុងក្រុមបដកម្មនេះជ្រាបសូមអរគុណហ្នឹងឯអូនរឿងហ្នឹង ដែលខ្ញុំថាវាក្តៅកគុកហើយរឿងមួយទៀតគេចែកណយតាមបងប្អូនយើងនៅប្រទេសខ្មែរណាខ្ញុំឃើញប៊ុនរនីប៊ុនរនី គេដើរចែកអំណោយឲ្យខ្មែរយើងទាំងអស់ដែលមានសរងវិជែងមានអង្គអឺមានអឺស្អីស្អីគេលុយ20000អីចឹងណាខ្លះឲ្យតាមតាមអ្នកក្រឲ្យ20000តាមអ្នកដេញថាដូចថាអាចគេមានទំនុកទុកទុកចិត្តចឹងគេឲ្យរហូតដល់50000 60000ទៅ100000អានឹងដែលខ្ញុំបានព័ត៌មានមក ហើយខ្ញុំចង់និយាយថាតើខ្មែរយើងបងប្អូនខ្មែរយើងនៅចាញ់បោកពួកនឹងបន្តទៀតទេពីព្រោះពួកនឹងឃើញវាធ្វើល្បិចគឺវាធ្វើអីក៏ដោយវាចង់វាចង់បំផ្លាញខ្មែរវាចង់បំផ្លាញរះខ្មែរវាចង់សម្លាប់រះខ្មែរហើយយើងឃើញទង្វើរបស់វាហើយបងប្អូនក៏ឃើញបងប្អូនយើងឃើញវា ធ្វើអ្វីក៏ដោយវាអត់គិតពីរឿងខ្មែរទេហើយសពថ្ងៃ បងប្អូនខ្មែរយើងកំពុងតែដាច់បាយកាពះស្ងួតហើយតែវាសក់ចិត្តចំណាយលុយរាប់ពាន់នាក់ដើម្បីទៅទទួលវាដើម្បីបំផន់ភ្នែកអន្តរជាតិបំផន់ភ្នែកពួកអាមេរិកពួកអឺរ៉ុបដើម្បីថាវានឹង មាន គេ អ្នកគ្រប់តរវាច្រើន ខ្ញុំចង់ឲ្យនៅសហរដ្ឋអាមេរិកហ្នឹងក៏អញ្ចឹងដែរបើគ្រប់គ្រងហ៊ុនសែនហ្នឹងចេញមុខចេញមុខមកគ្រប់គ្រងពីព្រោះពួកផ្ដាច់ការដែលយើងកំពុងតែស្អប់ខ្ពើមយើងពួកផ្ដាច់ការនៅលើទឹកដីនៅលើពិភពលោកដូចជាអាពុយទីនដូចជាអឺមានអង្លាំងហើយនឹងពួកដែលផ្ដាច់ការដែលសម្លាប់ មនុស្សដែលសម្លាប់គេអត់ត្រាបណីហ្នឹង ហើយយើងចង់ឲ្យមនុស្សប្រភេទហ្នឹងនៅនៅនៅលើផែនដីបន្តទៀតទេអត់យើងដែលចង់បានប្រទេសសេរីយើងចង់បានសេរីយើងមកនៅប្រទេសសេរីយើងដឹងថាពួកសេរីគេមានចិត្តធម៌មេត្តាយ៉ាងម៉េចហើយទៅនឹងថ្មីថ្មីនៅប្រទេសបារាំងបោះឆ្នោតរើសប្រធានាធិបតី អញ្ចឹងបោះឆ្នោតសេរីយុត្តិធម៌ហ្នឹងគេយកអា50បូក1ណាបងប្អូនហើយមានខ្មែរយើងខ្លះហ្នឹងគេបន្ទោសគេបន្ទោសគេថាមកពីយក50បូក3អា50បូក1ហ្នឹងហើយបានជាធ្វើឲ្យស្ដាច់ធ្វើអីធ្វើអីមិនកើតខ្ញុំខ្ញុំលឺអញ្ចឹងខ្ញុំវាឈឺចិត្តពីព្រោះយើងរស់នៅលើប្រទេសប្រជាធិបតេយ្យហើយប្រទេសប្រជាធិបតេយ្យគេ បោះឆ្នោតរើសរកអ្នកដឹកនាំដោយត្រឹមត្រូវយុត្តិធម៌ហើយយើងមើលពួកផ្ដាច់ការខ្ញុំចង់និយាយថាពេលបោះឆ្នោតគឺវាដើរធ្វើអំពើល្អវាធ្វើល្អវាចែកអំណោយហើយវាសរងវិជែងអង្គហើយវាឲ្យលុយហើយខ្ញុំក៏ចាត់បងប្អូនខ្មែរយើង បើសិនថាឲ្យទទួលយកក៏ទទួលចោះប៉ុន្តែរឿងបោះឆ្នោតវា4 5អាណត្តិ40ផ្លាយឆ្នាំមកហើយ ហើយបើសិនជាយើងនៅគ្រប់គ្រងពួកផ្ដាច់ការដែលវាចង់ថាវាធ្វើជាតារបស់អ្នកដឹកនាំរបស់វា តាំងពីកូនរហូតដល់ចៅរបស់វាទៀតអញ្ចឹងក្រុមហ៊ុនសែននេះជា មនុស្សចង្រៃជាទីបំផុតពូជហ៊ុនសែនចង្រៃ ចង្រៃយ៉ាងម៉េចកូនហ៊ុនសែនណាទាំងហ៊ុនម៉ាណែតហ៊ុនម៉ាណិតហ៊ុនម៉ានីហ្នឹងទាំងហ៊ុនស៊ីណាហ្នឹងក៏ដូចគ្នាតបថ្ងៃវាមាន ប្រព័ន្ធប្រព័ន្ធដេញក្រមដើរវៃធ្វើបាបដេញរំលោភបំពានដល់ស្ត្រីដែលដែលទៀមទានៅ Nagawa ឃើញទេវាដើរធ្វើបាបហើយ ថ្មីថ្មីនេះខ្ញុំបានលឺបាក់ភ្លើងទៀនគាត់បានទៅប្រជុំ ចេញមកគឺមានម៉ូតូចាំស្ទាក់តាក់បុកបុកគ្នាត្រូវរបួសមានទាំងកូនទូចទៀតរហូតដល់សន្លប់នេះជាផែនការរបស់អឺប្រព័ន្ធរបស់ក្រមកូនចៅហ៊ុនម៉ាណែតអាកូនចៅហ៊ុនសែន គឺប្រព័ន្ធរបស់ហ៊ុនម៉ាណែត ពីមុនគឺខ្ញុំ ដឹងច្បាស់ពួកហ្នឹងគឺក្រមសេនានេះដែលគេរៀបចំប្រព័ន្ធដើរវាយក្បាលប្រជារាស្ត្រដែលជិះម៉ូតូបិទមុខដែលវាយក្បាលបកក្រមម្ដែងបងប្អូនយើងដែលគ្រប់គ្រងបកសង្គ្រោះជាតិពីមុនមកយើងឃើញទេតាគឺមានអត់មានស្អីក្រៅពីដបងនិងដបងដែកគឺដែកជ្រុងហើយវៃវៃរាល់តែក្បាលអញ្ចឹងយើងគិតមើលអ្នក ដែលយើងអ្នកដែលចង់បោះឆ្នោតឲ្យហ៊ុនសែនបើចង់ឲ្យកូនចៅខ្លួនឯងបានរស់ដោយសុខសាន្តតែយើងយកអ្នកដឹកនាំដែលពួកអាក្រក់ផ្ដាច់ការដែលចិត្តខ្មៅជិះម៉ូតូតាមលួចវ័យសូម្បីតែកូនក្មេងកំដឹកលេងហើយនឹងអ្នកណាដែលសកម្ម ជាមួយបពប្រជាជនដូចជា ក្មួយសុនសុនខុននៅតកែវហើយណាតកាប់គ្នាពីរបីក្បាត់កាប់សម្លាប់ហើយយើងចង់នៅចង់ដើរជាមួយពួកអបដាច់ការតទៀតទេយើងមើលថ្មី ថ្មីអាពួកផ្ដាច់ការបុអាបុយទីនអាបុយទីនអាបុយទីនវាសម្រាប់ប្រជា ប្រដ្ឋវា ដែលអត់គ្រប់គ្រងវា គឺវាសម្រាប់ទាំងប្តីទាំងប្រពន្ធទាំងប្តីទាំងប្រពន្ធទាំងកូនចឹងអាវាពួកអាផ្ដាច់ការនៅទីណាយើងមិនត្រូវគ្រប់គ្រងពួកផ្ដាច់ការទេទីណាមានពួកផ្ដាច់ការយើងនៅសេរីយើងអត់យើងអត់គ្រប់គ្រងជាដាច់ខាតកន្លែងនេះហើយដែលខ្ញុំចង់និយាយថាក្តៅក្តៅកគុកបើបងប្អូនខ្មែរយើងទាំងអស់គ្នាណានៅគ្រប់គ្រង ជាមួយនឹងបោះឆ្នោតឲ្យបកប្រជាជនបន្តទៅទៀតគឺពួកផ្ដាច់ការវានៅលើពិភពលោកកាន់តែច្រើនប្រជាពលរដ្ឋទាំងអស់គឺមិនថាប្រទេសណាប្រទេសណា គឺមានហានិភ័យគឺមានគ្រោះថ្នាក់ធំណាគឺយើងបើសិនជាមានពួកផ្ដាច់ការច្រើនគឺយើងរស់នៅអត់បានសុខទេ នេះហើយដែលពួកយើងអត់ត្រូវការពួកផ្ដាច់ការយើងស្អប់ខ្ពើពួកផ្ដាច់ការដែលបាត់ដៃទី3ប្រឡាក់ឈាមដែលសម្លាប់សម្លាប់គេអត់ត្រាបណៃខ្ញុំឃើញក្រុមដេញហ៊ុនម៉ាណែតដេញក្រុមកូនហ៊ុនសែនហ៊ុនម៉ាណែតហ៊ុនម៉ាណិតដែលគេរៀបចំអានេះយុវជនអាមិនមែនយុវជនដើម្បីបន្តវ័យទេណាយុវជន ប្រើក្បាលយុវជនដើម្បី ការពារក្រុមគ្រួសារខ្លួនឯងហើយសូមផ្ដាំសូមផ្ដាំតែអ្នកដើរធ្វើបាបគេសម្លាប់គេដែលគេជួលទៅឲ្យវាយក្បាលគេទៅស្ទាក់ធ្វើបាបសម្លាប់គេសួរថាណែឯងណែឯងបើគេធ្វើ ចំពោះគ្រោះក្រុមគ្រួសារណែឯងវិញណាបើគេធ្វើតក្រុមគ្រួសារណែឯងវិញតើណែឯងមានការឈឺចាប់ទេ គេវាយក្បាលក្រុមកូនចៅរបស់អ្នកឯងក្រុមគ្រួសារអ្នកឯងប្រពន្ធកូនអ្នកឯងអ្នកឯងជិះចាប់ទេនេះហើយដែលខ្ញុំចង់អំពាវនាវដល់បងប្អូនយើងទាំងអស់ហើយនេះឃើញទេវាជួលខ្មែរយើង1000ផ្លែនេះឲ្យទៅទទួលវានៅប្រទេសនៅអាមេរិកនៅថ្ងៃ12ខាងមុខនេះ ហ៊ុនសែនជាមនុស្សដែលធ្វើអីក៏ដោយធ្វើអ្វីក៏ដោយចង់តែឈ្នះចង់អាណាងាប់ចង់អាណាតោធ្លាក់ទនរុករបស់ប៉ុណ្ណាគឺធ្វើអីចង់តែឈ្នះឈ្នះឈ្នះឈ្នះឈ្នះគេនេះហើយជាចរិតពួកផ្ដាច់ការណាมันងាយកែវាទេបើយើងមិនងើបទាំងអស់គ្នាណាយើងមិនងាយកែពួកវាទេហើយបើយើងមិនស្រោះគ្នា បើយើងមិនស្រស់គ្នា បងប្អូនខ្មែរយើងមួយចំនួនហ្នឹងអត់មានគិតថាខួរក្បាលណាពួកអាផ្ដាច់ការហ្នឹងវារបៀបម៉េចយើងត្រូវតែបើយើងចង់បានប្រជាធិបតេយ្យពិតប្រាកដយើងស្រស់គ្នា យើងងើបទាំងអស់គ្នា ជាពិសេសគឺបងប្អូននៅប្រទេសកម្ពុជាបើយើងនៅខ្លាចនៅខ្លាចពួកបដិការពួកអស់នេះ វាធ្វើបាបយើងតកូនតចៅបន្តទៀតហើយខ្ញុំក៏សូមផ្ដាំទៅឲ្យបងប្អូនដែលនៅប្រទេសខ្មែរដែលគេចែកអំណោយក្នុងមួយឆ្នាំគេបោះឆ្នោតអីគេគេចាប់ឆ្នោតបាន5ឆ្នាំតើគេធ្វើអ្វីចំពោះបងប្អូន គឺបងប្អូនមានតែទឹកភ្នែកគេប្លន់យកដីគេឈូសផ្ទះគេគេយកត្រាក់តទៅកាយដំណាំកាយអឺ បំផ្លាញផ្ទះដែលបងប្អូនមួយជីវិតណាសង់បានផ្ទះមកមុំបានផ្ទះរស់នៅគឺតាំងពីសឹងសាមសឹងថាមួយជីវិតរស់ផ្ទះមុំបានមួយនៅហើយនៅពេលដែលគេឈូសឆាយដែលគេគេចង់ដូចជាគេចង់ធ្វើដូចជាផ្លូវលបឿនលឿនដែលដែលពីឆ្នាំ2021 ហើយគេទៅឈូសផ្ទះបងប្អូនខ្មែរយើងដែលនៅកន្លែងដីដែលគេចង់បានហើយយើងឈឺចាប់ទេកន្លែងហ្នឹងយើងឈឺចាប់ទេចឹងខ្ញុំសូមឲ្យបងប្អូនខ្មែរយើងដែលនៅប្រទេសខ្មែរទាំងអស់កុំភ្លេចកុំឲ្យគេឲ្យអំណោយបន្តិចបន្តួចអានេះគេដឹកយកស្កក្របទៅលួងលោមដូចកុំធ្វើឲ្យកូនក្មេងទៅលួងលោមបន្តិចបន្តួច ហើយបំភ្លេចបំភ្លេចយើងមើលឃើញប្រមាណអាណត្តិមកហើយដែលវាបោកវាបោកយើងបោកម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតឥឡូវទៀតឯដើរចែកណ້ອຍដើរដើរសម្លឹបសម្លឹបសម្លឹបផងដើរអឺប្រើប្រព័ន្ធដែលដែលហ៊ុនដែលហ៊ុនម៉ាណែតហ៊ុនម៉ាណិត ដែលវារៀបចំ ក្រុមអាហេងសួរក្រុមពួកអដេញដែលបលិសដែលដេញស្លៀកពាក់ស៊ីវិលក្រុមអស់នោះសិតតែក្រុមពួកអហ៊ុនម៉ាណែតហ៊ុនម៉ាណែតក្រុមរបស់កូនហ៊ុនសែនអ្នកបង្កើតហើយក្រុមប្រព័ន្ធដែលកូនហ៊ុនសែនអ្នកបង្កើតហ្នឹងប្រព័ន្ធនេះហើយដែលដើរសម្លាប់ ខ្មែរបរដ្ឋខ្មែរស្លូតត្រង់ទៅតាមវ័យទៅតាមសម្លាប់រហូតដល់ស្រុកថៃទៀត ហើយយើងមើលប៉ុណ្ណឹងហើយអត់រៀងឲ្យយើងយើងយើងមើលប៉ុណ្ណឹងហើយតើយើង នៅបោះឆ្នោតឲ្យហ៊ុនសែនតទៀតទេវាប្រើប្រព័ន្ធរបស់វាគ្រប់ទីកន្លែងទាំងអស់អានេះជាការពិតយើងអត់និយាយខ្ញុំចាស់ប៉ុណ្ណេះខ្ញុំអត់និយាយបោកអត់និយាយចេះតែនិយាយបើសិនជាមិនមែនពួកហ្នឹងណាទៅសម្លាប់ទៅធ្វើបាបណា វារួមមុខឃើញហើយដែលសម្លាប់គេកន្លងផុតមកហើយវារួមមុខមិនដែលឃើញតែយើងយើងឆ្ងល់ទេយើងឆ្ងល់ថាសម្លាប់គេសម្លាប់ដូចជាក្មួយស៊ុនស៊ុនខុនដែលសម្លាប់បងប្អូនយើងជាអ្នកស្រឡាញ់ជាតិដូចជា លោកបណ្ឌិតកែមលីដូចជាឈុតវិធីជាវិជាកន្លងផុតមកហើយសម្រាប់លោកហូសុកហើយយើងដឹងថាលោកហូសុកឥឡូវយើងដឹងថាអ្នកណាជាអ្នកបញ្ជាឲ្យទៅសម្រាប់ហើយអ្នកសម្រាប់អ្នកស្នេហាជាតិកន្លងផុតមកហើយ ដែលវាវាយមុខរួកជន់សម្លាប់នឹងឃើញវាអត់ដែលតតសោះហើយវាចេះសថារួរួរួ40ផ្លាយឆ្នាំហើយ20ផ្លាយឆ្នាំខ្លះតើវាមានរួឃើញ ពីព្រោះវារួមិនឃើញពីព្រោះបពពួករបស់វា ក្រុមរបស់វាដែលរៀបចំសម្រាប់ខ្មែរ ដែលលើកផ្ទុកដោយយួន នេះលើកផ្ទុកដោយយួនយួនវាចង់លេបទឹកដីរបស់យើងវាបន្ទុកដោយក្រមក្រមគ្រួសារហ៊ុនសែនដែលតាំងពីកូន តាំងពីកូនចៅពូជម្បូររបស់វាតាំងពីប្អូនវាសុទ្ធតែធ្វើការឲ្យយួនជាចារណរីឲ្យយួនអញ្ចឹងយើងគិតមើលយើងគិតយើងខ្មែរយើងត្រូវគិតខ្លួនឯងត្រូវគិតពិចារណាខ្លួនឯង អឺតស៊ូសង្គ្រោះជាតិឲ្យបានបងប្អូន ខ្មែរយើងស៊ូស៊ូស៊ូទាំងអស់គ្នាយើងเตรียมទាសង្គ្រោះជាតិមកវិញ យើងត្រូវតែเตรียมទាសង្គ្រោះជាតិមកវិញ បើយើងមិនបានសង្គ្រោះជាតិទេយើងគ្រប់គ្រងអ្នកប្រជាធិបតេយ្យដូចគ្នាបងប្អូនកូនកូនក្មួយ សង្គ្រោះជាតិក៏ជាបកប្រជាធិបតេយ្យឯបកប្រជាធិបតេយ្យថ្មីថ្មីគឺបកភ្លើងទៀនណាក៏បកប្រជាធិបតេយ្យដែរហើយយើបកនឹងក៏ចែកកាត់កាត់ចេញពីណាមកគឺចេញពីបងប្អូនអ្នកស្នេហាជាតិទាំងអស់ឃើញទេខ្ញុំសូមសរសើរបងប្អូនយើងដែលស៊ូនៅក្នុងបកភ្លើងទៀននេះគាត់នៅតែមានមនសិការ ទោះបីហ៊ុនសែនរំលាយបកសង្គ្រោះជាតិតែអ្នកឯងរំលាយទៅក្នុងกระดาษតែក្នុងបេះដូងក្នុងចិត្តរបស់បងប្អូន គឺអត់ណានរំលាយបានទេអញ្ចឹងពួកយើងដែលនៅក្រៅប្រទេសដែលគ្រប់គ្រងបកសង្គ្រោះជាតិណាគឺយើងអ្នកឯងរំលាយតែអត់រំលាយបេះដូងយើងអត់រំលាយខួរក្បាលយើងបានទេ ទោះអ្នកឯងយកលុយមកទិញប្រមាណលានក៏អ្នកឯងទិញមិនបាននេះគេហៅថាយើងយើងទាំងអស់គ្នាដែលដែលមានចិត្តរឹងមាំខ្ញុំចង់ឲ្យបងប្អូនយើងកុំយកអំណោយបន្តិចបន្តួចសួរថាដែលរាល់ឆ្នាំដែលគេដើរទិញដើរជួលក្រោយមកគេថាដោះស្រាយបញ្ហាដីធ្លីសួរថាវាដែលដោះស្រាយឲ្យយើងឯង វាអត់ដែលវាអត់ដែលដោះស្រាយយើងសោះអាហ្នឹងខ្ញុំសូមឲ្យបងប្អូនយើងគិតណាគិតពិចារណាទាំងអស់គ្នាចាហ្នឹងហើយអង្គធំខាត់កាត់ដេហ្នឹងតានុនចាសួស្ដីតានុនចាសួស្ដីឪពុកស្រុកស្រែអើយសួស្ដីឪពុកស្រុកស្រែអឺចាសួស្ដីទាំងអស់គ្នាចាជួយចែកចាយឲ្យយើងទាំងអស់គ្នាជាខ្មែរយើង យើង ទៅរួមគ្នាបងប្អូន យើងទៅរួមគ្នាយើងឃើញទង្វើហ៊ុនសែនបានជួលជួលពីភ្នំពេញ1000នាក់ទៅឲ្យគ្រប់គ្រងខ្លួនដែលទៅថ្ងៃទី12ដែរទៅជាធ្វើខ្លួនឯងជាម្ចាស់អាស៊ានហើយវាដាក់យករៀបចំជីកកប៉ាល់ហោះយើងគិតមើលចំនួនពី250ទៅទៅ300គឺកប៉ាល់ហោះមួយដូចកាលវាទៅពីឆ្នាំណាណា លុយបំផ្លាញជាតិបំផ្លាញអាតកូលនេះគឺថាបំផ្លាញខ្មែរ បំផ្លាញលុយជាតិខ្មែរបំផ្លាញប្រទេសខ្មែរតកូលហ៊ុនគឺយកប្រទេសខ្មែរទាំងមូលទៅរុកស៊ីជាលប មុខរបរខ្លួនឯងហើយដើរបំផ្លាញលុយហើយតែប្រជាពលរដ្ឋខ្មែរវិញឲ្យលហេមលហាមខ្លះរត់ទាំងកច្រកឆ្នាំមិនបាន ចឹងយើងបងប្អូនយើងខ្មែរទាំងអស់ខ្ញុំសូមឲ្យបងប្អូន ខ្ញុំឃើញបាក់ភ្លើងទៀននេះណាខ្ញុំសូមសរសើរហើយខ្ញុំទោះបីខ្ញុំគ្រប់គ្រងបាក់សង្គ្រោះជាតិតែបើខ្ញុំឃើញសន្ធឹកនៃប្រជាធិបតេយ្យនៅបាក់ភ្លើងទៀននេះខ្ញុំក្នុងនាមខ្ញុំជាខ្មែរខ្ញុំមានសិទ្ធខ្ញុំមានសិទ្ធគ្រប់គ្រងបកប្រជាធិបតេយ្យ គឺខ្ញុំស្អប់ខ្ពើមបកគុំមីនេះពួកផ្ដាច់ការដែលបាត់ដៃប្រឡាក់ឈាមវាអត់ចេះអាណិតអាសូរដល់ជីវិតរបស់អ្នកណាបងប្អូនខ្មែរយើងឃើញយើងឃើញអាពុយទីនដែលវាធ្វើបាបប្រទេសអ៊ុយក្រែនបងប្អូនយើងឃើញណាយើងឃើញហើយយើងទឹកភ្នែកយើងនឹកទឹកភ្នែកហើយយើងនឹកឃើញជនជាតិយើងដែលស្លាប់ ចំនួនចំនួនហ៊ុនសែនវាកាន់កាប់ខ្មែរក្រហមហ្នឹងក៏ហ៊ុនសែនដូចគ្នា គឺហ៊ុនសែនវានៅពូជវាខ្មែរក្រហមវាគាត់តែខុសគ្នាអង្គការស្នាក់លើហើយនឹងប្រជាវិស្នាក់លើបងប្អូនគិតមើលមើលហើយទុកឲ្យវាបន្តសម្លាប់ យើងបន្តទៅទៀតយ៉ាងម៉េចយើងមើលប្រទេសអឺអ៊ុយក្រែនឃើញទេ គេតស៊ូគេតស៊ូរហូតដល់រហូតដល់អឺប្រជាជនគេបងប្អូនប្រជាជនគេបើនៅប្រទេសក្រៅហើយណាគេទុកប្រពន្ធកូនចោលគេទៅធ្វើទាហានដើម្បីតតាំងដើម្បីដើម្បីប្រទេសរបស់គេឃើញទេយើងយើងយើងខ្មែរយើងត្រូវយកគំរូគំរូ ហេតុអ្វីបានជាគេហ៊ានតស៊ូដើម្បីប្រទេសជាតិគេគេស្រឡាញ់ប្រទេសជាតិគេគេស្រឡាញ់ទឹកដីគេ ហើយអ្នកដឹកនាំរបស់គេទៅគឺបងប្អូនខ្ញុំសូមសរសើរអ្នកដឹកនាំរបស់គេគេអត់លក់អត់ដុំកតៈគេអត់លក់ក្បាលគេអត់សូម្បីតែគេពួកអាមេរិកមកដឹកយកកប៉ាល់ហោះមកដឹកគាត់គាត់ប្រកែកអត់ទៅឯង នេះអ្នកដឹកនាំគេអញ្ចឹងអ្នកដឹកនាំគេតស៊ូបដូរផ្ដាច់ហើយយើងមើលអ្នកដឹកនាំប្រទេសខ្មែរយើងអ្នកដឹកនាំប្រទេសខ្មែរយើងប្រទេសខ្លួនឯងធ្វើបាបប្រជារាស្ត្រខ្លួនឯងចង់ដណ្ដើមប្រទេសខ្លួនឯងយកទៅឲ្យគេយួនយួនដែលវា ប្រើក្បាលពួកអាផ្ដាច់ការកតាកូលហ៊ុនមកកពុជតកូលហ៊ុននេះណាគឺវាបំរើយួនហើយចុះខ្មែរយើងវិញ ខ្មែរយើង ដែលរស់នៅលើ ទឹកដី ខ្លួនឯងប្រទេសរបស់យើងទាំងអស់គ្នាហើយយើងទុកឲ្យអាតកូលហ្នឹងវាធ្វើសັບគ្រប់បែបយ៉ាងដើម្បីដណ្ដើមប្រទេសខ្លួនឯងយកទៅឲ្យយួនយកទៅឲ្យចិន បងប្អូនគិតមើលមើលបងប្អូនត្រូវតែគិតត្រូវតែយើងសាមគ្គីគ្នាឡើង សាមគ្គីគ្នាឡើងបងប្អូនប៉ុន្តែខ្ញុំសង្ឃឹមថាអន្តរជាតិក្តីនិងប្រទេសអាមេរិក គេមិនចាញ់បោកហ៊ុនសែននេះប៉ុន្តែអាហ៊ុនសែននេះណាជាមនុស្សតែចេះហើយល្ងងខ្លោចទីបំផុតឆ្លាតតែម្យ៉ាងឯង ឆ្លាតនឹងដើរបោកគេបោកដើរលោបដើរលួងលោមព្រោះបងប្អូន ខ្មែរយើងខ្លះណាពេលគេវាយក្បាលភូភូភូភូមកស្រែកស្រែកតាមាញ់ស្រែកពេលគេឲ្យស៊ីគេឲ្យលុយគេឲ្យរបស់អាហ្នឹងថាគេល្អជឿគេម្ដងទៀតនេះសូមកុំឲ្យបងប្អូនខ្មែរយើងយក ខួរក្បាលចងចាំអោយចិនក្នុងខួរក្បាលចាំចាំអោយចនិចខ្លួនខ្ញុំ ចាំពីក្មេងរហូតដល់ចាស់ចំណាស់ប៉ុណ្ណេះហើយខ្ញុំអត់ភ្លេចទេខ្ញុំអត់ភ្លេចពីព្រោះជនដែលនៅក្រោមបន្តុករបស់យួនដែលវាលេបទឹកដីរបស់យើង សូមបងប្អូនកុំភ្លេចកុំភ្លេចឲ្យសោះបើបងប្អូនភ្លេចបងប្អូននឹងបាត់ប្រទេសមួយទាំងមូលហើយយើងនៅក្រោមអំណាចរបស់យួនបងប្អូនបើយើងនៅក្រោមអំណាចរបស់ចិនហើយនឹងយួនគឺពួកដែលអាក្រក់ដែលពួកយួនណាគឺចំនួនដាំយកក្បាលខ្មែរដាំទឹកតែអង្គបងប្អូនកុំភ្លេចណា យើងអត់ត្រូវភ្លេចទេមិនមែនថាយើងមិនចង់ចងមិត្តជាមួយទេចិនក៏ដោយយួនក៏ដោយតែបើវាអាក្រក់វាធ្វើបាបយើងវាហួសហេតុឲ្យយើងទៅធ្វើមិត្តជាមួយវាមិនកើតខ្ញុំសូមជម្រាបបងប្អូនថាប្រទេសអាល្លឺម៉ង់ប្រទេសអាល្លឺម៉ង់ជាមួយបារាំងគឺសត្រូវសត្រូវគឺថា អាឡម៉ង់ចំនួនអ៊ីក្លៀវាធ្វើអញ្ចឹងគឺវាដើរឆ្លៀនពៀនគ្រប់ប្រទេសទាំងអស់ធ្វើទាំងបាត់ទាំងប្រទេសបារាំងដុតភូមិបារាំងសម្រាប់ប្រជាជនបារាំងប៉ុន្តែក្រោយដែលពេលគេមានអ្នកបណ្ដោះបណ្ដាចំណេះចេះ ដឹងក្មេងចំនួនក្រោយ នៅស្រុកខ្ញុំនៅអឺ អរដួស៊ីកឡាន ដែលខ្ញុំថ្ងៃមុនខ្ញុំបានជូនព្រះអង្គរោបន្ថនតោពិសិដ្ឋនៅភូមិហ្នឹងគឺអាឡាម៉ងវាចូលសម្លាប់មកភូមិហ្នឹងគឺអស់សល់តែ6នាក់ប៉ុន្តែហេតុអ្វីសពថ្ងៃនេះគេចងជាមិត្តគ្នាបានណាគេមិត្តជាមួយគ្នាបានហេតុអីនេះដែលគេដែលប្រទេសប្រជាធិបតេយ្យ គេបង្រៀនឲ្យក្មេងចំនួនក្រោយ មានសិលធម៌ឲ្យចេះត្រេះរិតឲ្យចេះត្រេះគិតពិចារណាមែនហើយបងខ្ញុំភ្លេចទេដូចអារុស័យអីដូចអាអារុស៊ីអញ្ចឹងពេលអាអ៊ីក្លៀដូចអាពុយទីនអញ្ចឹង អត់ខុសគ្នាទេអ៊ីឃ្លៀចិត្តអាក្រក់ដោយអពុយទីនចឹងដូចគ្នាចឹងប៉ុន្តែសប្ថ្ងៃនេះប្រទេសអាល្លឺម៉ង់អីដល់គេបដិបដាក្មេងចំណាំក្រោយគេរៀនសូត្រចេះដឹងហើយគេមានទំនាក់ទំនងល្អហើយសប្ថ្ងៃយើងមើលប្រទេសអាល្លឺម៉ង់ហើយប្រទេសបារាំងគេសត្រូវមួយគ្នាទៀតទេគេអត់ទេ តែយួនហើយនឹងចិនវិញវាធ្វើដូចវាធ្វើដូចពួកអឺរ៉ុបឯង អញ្ចឹងបានជាថាពួកអាកុំនេះនេះណាវាមិនចោលទេក្បួនរបស់វាវាអត់ចង់ទំនាក់ទំនងល្អជាមួយអ្នកណាទេវាបើវាទំនាក់ទំនងនៅលើ ប្រទេសណាមួយណាប្រទេសក្រមួយប្រទេសក្រីក្រណាវាឆ្លៀតដើម្បីឆ្លៀតឱកាសហ្នឹងដើម្បីឲ្យខ្ចីលុយខ្ចីលុយដូចដោយអាហ៊ុន40ថ្ងៃអញ្ចឹងឲ្យខ្ចីលុយជំនួយឥតចំណង តែជំនួយអត់ចំណងរបស់វាឃើញវាចូលមកមកធ្វើមានយកទុននៅក្នុងប្រទេស កម្ពុជាយើងសពថ្ងៃឃើញទេចិនវានៅកន្លែងណាវារលាយកន្លែងហ្នឹងយួនវាធ្វើមានយកវាសមទានដី99ឆ្នាំហ៊ុនសែនណាណាដែលឮសមទានដីឲ្យគេ99ឆ្នាំសមទានកន្លែងណា គឺហិនហើយកន្លែងហ្នឹង អាលោកយាយអឺអ្នកចាស់ឡប់ទេបើលៀនបើអីលៀនអ្នកជាងអីខ្ញុំខ្ញុំស្អប់អត់យល់ទេលោកយាយអ្នកណាអាអ្នកណាសំសម្រាប់ខ្មែរបើអឺលៀនអ្នកជាងអអ្នកណាសម្រាប់ខ្មែររាប់លៀនអ្នកជាងហ្នឹងឯងចៅចង់និយាយអញ្ចឹងណា អ្នកណាអ្នកសម្លាប់ខ្មែរគឺផែនការរបស់យួនចៅផែនការរបស់យួន គេខ្ចីដៃខ្មែរឲ្យសម្លាប់ខ្មែរអានឹងមកពីមកពីអីមកពីអ្នកដឹកនាំយើងនឹងវាភ្លើគេដូចខ្ញុំបានចាក់ប្រាប់ចឹង គេបដៅកូនចៅគេ គឺស្រីគេថា អ្នកណា ដែលមានកូនស្រីស្អាតស្អាត កុំឲ្យទុកទំនេរត្រូវតាក់ប្រុសប្រុសខ្មែរណាដើម្បីទឹកចង់បានទឹកដីគេយកស្រីមកតាក់ហើយយើងឃើញយើងឃើញកន្លងផុតមកហើយយើងឃើញកន្លងផុតមកហើយប្រុសតាំងពីស្ដេចជ័យយថាទី2មកលលាយទឹក ដីកម្ពុជាក្រោម24ខែសប្ដថ្ងៃដោយសារអ្នកណា ដោយសារស្រីប្រពន្ធចុងរបស់ជ័យជេថាទី2គឺស្រីយួននេះនេះចៅអឺសម្រាប់អឺជំរាបសួរលោកជ័យពីចម្ងាយដោយគ្រប់ចាស់អរគុណគួយអរគុណចៅអរគុណនេះគឺថានេះជាគំរូអាក្រក់របស់អឺខ្មែរយើង ដែលមានប្រពន្ធស្អាតហើយយកស្រីយួនឃើញទេ សុខចិត្តលុកដីលក់ប្រទេសធ្វើឲ្យប្រជារាស្ត្រខ្មែរទឹកភ្នែករហូតសពថ្ងៃហើយសម្លាប់រាប់ប្រមាណវាសពថ្ងៃពីខ្មែរក្រហមមហ៊ុនសែនណាបើខ្ញុំបើយើងរាប់ទៅវា4លានជាងណាមិន2លានជាង7 3លានចំនួនក្រហមខ្មែរក្រហមហើយចេះតែបន្តបន្តជាមួយមហ៊ុនសែនសព មកបន្តតាំងពីហ៊ុនសែនបានទៅប្លន់អំណាចទៅប្លន់ពីពីលោកអឺអឺលោកប្លន់ពីលោកជាស៊ីមផងប្លន់ពីលោកអឺអឺស្អីស្អីលោកច័ន្ទស៊ីហើយនឹងអឺលោកប៉ែនសវណ្ណអ្នកដឹកនាំ ដែលយួនលើកផ្ទុកដំបូងគឺលោកប៉ែនសវណ្ណប៉ុន្តែលោកប៉ែនសវណ្ណណាគាត់កំណើតគាត់ជាខ្មែរទោះបីគាត់នៅគាត់មានប្រពន្ធយួនហើយគាត់នៅស្រុកយួនតែគាត់ចេះអាណិតខ្មែរគាត់នៅអាណិតខ្មែរកន្លែងនេះឲ្យដែលហ៊ុនសែនណាវានិយាយថាលោកប៉ែនសវណ្ណនឹងទៅទៅឆែកផ្ទះវាទៅឆែកផ្ទះលោកហេងសំរិនទៅឆែកផ្ទះលោកជាស៊ីមជឿទេ អានេះគឺបោកគេទាំងស្រុងកំត្រួតជីដូនចាំរឿងពិតរឿងពិតណាចៅខ្ញុំខ្ញុំអាយុខ្ញុំខ្ញុំចាំខ្ញុំចាំល្អលោកប៉ែនសវណ្ណគេប្រើឲ្យធ្វើផែនការក5តែលោកបកែក លោកបកែកអត់ព្រមធ្វើទេពីព្រោះផែនការក5ហ្នឹងគឺវាបំណងសម្រាប់ខ្មែរយើងពីអាយុចាប់ពី35ចាប់ពី40មក20 20ឆ្នាំ7 8 10ឆ្នាំ វាកែនតែក្មេងក្រោមប្រយោគប៉ុណ្ណឹងតើអស់ប្រមាណម៉ឺនគេថាប្រមាញ់ជ្រៀងថា ទៅជីឡានមកវិញជីចាន វាដឹងថាកន្លែងហ្នឹងមាន មីនវាដាក់មីនក៏ច្រើនកន្លែងស្រុកទៅវាចាញ់វាប្រើឲ្យខ្មែរឲ្យអាឲ្យអាអាអាអាហ៊ុនសែនណាទៅសម្លាប់ខ្មែរគ្នាឯងហើយអ្នកណាជាអ្នកធ្វើផែនការក5ហ្នឹងដែលដណ្ដើមអំណាចអំពីលោកណែលោកប៉ែនសវណ្ណលោកច័ន្ទស៊ីទោះបីគាត់នៅស្រុកយួនតែបេះដូងគាត់ខ្មែរបងប្អូន តែអាហ៊ុនសែននេះណាវាទៅវាទៅប្តឹងយួនឲ្យចាប់លោកប៉ែនសវណ្ណទៅដាក់គុកនៅស្រុកយួនរហូតដល់តែគាត់មានជំងឺក្រំគ្រាទៅដាក់គុកល្ងឹតទៀតលោកច័ន្ទស៊ីក៏ស្លាប់នៅស្រុកយួនទៀតគឺចាក់ថ្នាំសម្លាប់នៅបងប្អូនត្រូវត្រូវត្រូវត្រូវត្រូវគិតអាហ៊ុនសែននេះមិនមែនរំដោះ មានបងប្អូនខ្មែរយើងខ្លះណាថាហ៊ុនសែននឹងរំដោះចេញពី7មករាបានហ៊ុនសែនរំដោះចេញពីខ្មែរក្រហមបោកទេបងប្អូនបោកទេមិនមិនមែនហ៊ុនសែនរំដោះយើងទេណាតែទៅនឹង គឺលោកប៉ែនសវណ្ណលោកច័ន្ទស៊ីហ៊ុនសែននេះដណ្ដើមហ៊ុនសែននេះណាខ្លាចខ្លាចមិនបានប្រទេសបំរើយួនទៅប្តឹងយួនឲ្យសម្លាប់អ្នកស្នេហាជាតិ ហើយវាធ្វើការទៅទៅធ្វើអាដេញផែនក៏ការក5ហើយសម្លាប់ខ្មែរយើងអស់ច្រើនណាស់បងប្អូនបន្តបន្តមកទៀតរហូតមករហូតមកសប្តាហ៍ថ្ងៃឃើញទេសម្បទានដី99ឆ្នាំ ប្រាសាទអង្គរវត្តឲ្យធម្មទានឲ្យគេ99ឆ្នាំ សិតតែក្រុមហ៊ុនបរទេសគេមកត្រួតទៅលើយើងហើយយើងដឹងហើយឆ្នាំ ឆ្នាំដែលកន្លងផុតមកហើយតើមានតូរីសបាទតូរីសដែលអ្នកគេមកលេងនៅប្រាសាទអង្គរគេរកលុយបានច្រើនណាស់គឺលុយគេឬគឺលុយលុយហើយតើលុយនឹងមានចូលជាតិមានចូលដល់ជួយដល់ពលរដ្ឋខ្មែរចូលទៅត្រកែក្រុមហ៊ុននឹង បានពីតកែក្រុមហ៊ុន គេបញ្ចូលទៅក្រុមគ្រួសាររបស់គេក្រុមគ្រួសារហ៊ុនសែនចឹងតាំងពីប្រាសាទអង្គរវត្តតាំងពីព្រៃឈើតាំងពីរ៉ែស្រុកខ្មែរយើងទាំងមូល គឺក្រុមគ្នាគេគេធ្វើដើម្បីឲ្យទៅតកូលហ៊ុនសែនឃើញតកូលហ៊ុនសែនសពថ្ងៃតើវាមានលុយប្រមាណបងប្អូនគិតមើល ហើយនៅចាញ់ដកវាតទៀតទេចាអឺជំរាបសួរចាអង្គរវត្តរាជជានីពីបាទជាដល់បានអ្នកកាន់កាប់ទេមិនមែនឯកជនអឺអង្គរវត្តរដ្ឋាភិបាលណាកាន់កាប់មែនទេក្មួយមែនទេរដ្ឋាភិបាលបរដ្ឋាភិបាលកាន់កាប់បណ្រដ្ឋាភិបាលកាន់កាប់ក៏ វាក្រុមហ៊ុនវាស៊ីលុយក្រុមគ្រួសារវាហ្នឹងវាអត់មានឲ្យប្រជារាស្ត្រខ្មែរយើងទេ វាអត់ជួយដល់អង្គរវត្តមួយណាក្មួយ បើសិនជាខ្មែរយើងបើចេះចេះរៀបចំឲ្យស្រួលបួនមានអ្នកគីទេសចរនឹងមកច្រើនណាស់អង្គរវត្តមួយណា អាចចិញ្ចឹមពលរដ្ឋខ្មែរអត់ឲ្យវេទនារហូតដល់សប្តាហ៍ថ្ងៃទេប៉ុន្តែហេតុអី គេសុំគំនិតរបស់គ្នាជាមួយគេជាមួយគ្នាគេហ្នឹងរកលុយចូលហៅប៉ៅគេ បាក់ពួកគេកន្លងផុតមកហើយ តាំងពីទូចដល់ធំ អាទូចស៊ីតាមទូចអាធំស៊ីតាមធំ ចំណូលអង្គរវត្តបានប្រកាសចំណូលរៀងរាល់ខែហើយគួរជឿដែរជឿជំនួយ អង្គរវត្តនឹងប្រកាស ចូលបានរៀងរាល់ខែនឹងក្មួយជឿឯង ជឿរដ្ឋាភិបាលចោលហ្នឹងឯងខ្ញុំអត់ជឿទេអីឈ្មោះអីខ្ញុំអនុអនុមានក្រុងអង្គរឈ្មោះអនុមានក្រុងអីហហនុអីគេហនុមានក្រុងអង្គរឈ្មោះឈ្មោះចៅហ្នឹងឯងចៅអើក្មួយ បើវាធ្វើសតិតិតាមអដិញអង្គវត្តចូលកាលមិនតាន់មានកូវីដបើសិនជាវាធ្វើត្រឹមត្រូវ គឺលុយអង្គវត្តចូលច្រើនណាស់ចូលច្រើនណាស់ចាហេតុអីបានពរដ្ឋខ្មែរទៅសំណាក់ស្រុកទៅធ្វើកាជះគេ តាំងពីនៅថៃទៅកូរ៉េទៅជប៉ុន បង្រៀននិស្សិតចែកសញ្ញាបត្របានសញ្ញាបត្ររុញគ្នាមានមេខ្ចលបញ្ចេញឲ្យទៅធ្វើកាជះគេចុះប្រទេសខ្លួនឯងទាំងមូលមួយទាំងមូលនេះដែលមានធម្មជាតិរ៉ែត្បូងថៃព្រៃឈើហើយសម្បត្តិធម្មជាតិដូចជាអង្គរវត្តដូចជាទន្លេបឹងបួរដែលតាម សមុទ្របើយើងរៀបចំឲ្យស្អាត ហើយខ្ចីលុយគេមកបង្កើតរោងចក្រខ្លួនឯងបង្កើតរោងចក្រធ្វើផលិតធ្វើទឹកក្រូចពោះផ្លែឈើស្រុកយើងច្រើនណាស់ធ្វើទឹកក្រូចធ្វើស្រាជាមួយផ្លែឈើណាបើគេអ្នកដឹកនាំដែលគេគិតអពីជាតិប៉ុន្តែក្មួយអើយមិនមែនទេ អ្នកដឹកនាំនេះណាគឺគិតតែពីកប៉ៅខ្លួនហើយវាអត់គិតពីជាតិទេវាពោះវាបម្រើយួន លុយទាំងអស់ហ្នឹងគឺវាទៅបញ្ចូលនៅក្នុងស្រុកយួនខ្ញុំបានស្គាល់ជនជាតិបារាំងម្នាក់ប៉ុន្តែខ្ញុំអត់បញ្ចេញខ្ញុំអត់និយាយឈ្មោះគាត់ទេគឺគាត់ធ្វើការជាមួយហ៊ុនម៉ាណាហ៊ុនម៉ាណាណាយកលុយខ្មែរពីឆ្នាំ2016លុយចេញពីប្រទេសខ្មែរទៅទៅស្រុកយួនក្នុងមួយថ្ងៃណា ពីបាវពីបាវលុយក្មួយពីបាវលុយគេយកបញ្ចូលទៅក្នុងស្រុកយួនអញ្ចឹងហើយស្រុកយួនណាសប្ថ្ងៃឃើញគេគប់ជេរអង្គរវត្តគេធ្វើផ្លូវខ្នល់ប្រជារាស្ត្រយួនសប្ថ្ងៃក្មួយតមើប្រជារាស្ត្រស្រុកយួនមើលតមើប្រទេសយួនមើលស្ទើរចង់ប្រហែលប្រទេសអឺរ៉ុបហើយហើយចុះប្រទេសខ្មែរវិញ រួចតែផ្លូវ ដើរសឹងមិនបានខ្នល់ធ្វើមុខខូចក្រោយធ្វើ ក្រោយខូចមុខបើមិនលៀនទៅធ្វើខ្នល់វាបានតែត្រឹមបានកន្លះលៀនអាកន្លះលៀនទៀតចែកគ្នា អាពុករលួយស្អុយក៏គ្រប់នេះហើយ ដែលធ្វើឲ្យប្រទេសណាវាអត់រីចម្រើនទេបងប្អូនមកពីជនទី1ពុករលួយបពពួកនិយមគ្រួសារនិយមគិតតែក្រុមគ្រួសារឯងណាហើយប្រជារាស្ត្រ វាអត់អត់មានអីចូលដល់កប៉ៅប្រជារាស្ត្រទេលោកយាយធ្លាប់អឺមកលេងខ្មែរឬឬឬយួនខ្ញុំធ្លាប់ខ្ញុំធ្លាប់ទៅបានខ្ញុំដឹងហើយក្នុងប្រទេសនេះណាក្មួយមានព័ត៌មានគេព័ត៌មានបារាំងគេអត់កុហកយើងទេ រើប៉ុកតាយាយតាមដានទាំងអស់មើលទាំងអស់តាំងពីក្មេងដល់ចាស់ចិត្តណាស់ប៉ុណ្ណេះឈ្មោះស្រុកខ្មែរខ្ញុំទៅមួយឆ្នាំខានមួយឆ្នាំ ស្រុកយួនក៏ខ្ញុំទៅដែរវាខុសគ្នាឆ្ងាយណាស់ហើយខ្ញុំមិនទៅខ្ញុំស្គាល់មិត្តបារាំងគាត់មកនិយាយប្រាប់ខ្ញុំ គាត់និយាយប្រាប់ខ្ញុំថាស្រុកយួនពីដើមប្រជាជននៅតែក្នុងទឹកខ្ទួមរតិរតៈតែសពថ្ងៃដែលគេទៅឆ្នាំ2000អាគេទៅឆ្នាំ2020អា2016 17 2018គេទៅគេមកវិញគេថាម៉េចទេ គេថាងាប់ហើយប្រជាជនយួនសពថ្ងៃជឿនលឿនណាស់តើមើលប្រជាជនយួនគេជឿនលឿនណាស់ហើយដល់គាត់មកប្រទេសខ្មែរគាត់មកលេងតាមជនបទគាត់ថាឃើញខ្មែរអលហាមខ្ញុំនិយាយនេះខ្ញុំអត់និយាយកុហកទេហើយគំឯងកុំថាកុំសួរខ្ញុំថាធ្លាប់ទៅលេងទៅមើលសុកយួនទៅមើលសុកខ្មែរក្មួយ ខ្ញុំដើរស្ទើរតែចង់ ខ្ញុំចង់និយាយថានៅតែចង់ពិភពលោកនៅតែប្រទេសនៅតែប្រទេស ចិននិងនិងប្រទេសជប៉ុននេះខ្ញុំមិនតាន់បានទៅណាអាមេរិកក្រុមអឺរ៉ុបនៅប្រទេសអង់គ្លេសមួយដែលខ្ញុំមិនតាន់បានទៅដែរខ្ញុំប្រាប់ជាមួយឯងកុំឃើញថានៅប្រទេសនេះប្រទេសសេរីមួយគេ គេរស់នៅស្មើភាពគ្នាប្រធានាធិបតីរបស់ប្រទេសបារាំងគេស៊ីតែប្រាក់ខែគេស៊ីតែប្រាក់ខែរះប្រទេសបារាំងយើងមកនៅជ្រក់កោតប្រទេសគេ តែគេគិតយើងដូចបរតគេអញ្ចឹងនេះដែលប្រទេសសេរីហើយយើងទោះបីយើងមានលុយតិចតួចយើងសន្សំ យើងបានដើរលេងស្គាល់គ្រប់ប្រទេសក្មួយឯងកុំចង់សួរផ្ទុញផ្ទាល់ហើយបើក្មួយឯងប្រហែលជាក្មួយឯងមិនស្គាល់សុកយួនហើយគឺមិនស្គាល់បែបស្គាល់តែស្រុកខ្មែរមួយឯងក្មួយឯងទៅដើរមើលមកជុំវិញពិភពលោកហើយចេះតាមមើលអាដេញគេនិយាយកុំមើលតែតេឡេនៅភ្នំពេញហ្នឹងវានិយាយអីតែល្អល្អទេ តែរឿងអាក្រក់ណាវាអត់ដែរនិយាយទេអញ្ចឹងតាមដានមើល Facebook របស់គេដែលគេនិយាយពីកន្លែងប្រទេសគេល្អល្អផងតែខ្ញុំនិយាយនេះខ្ញុំនិយាយឲ្យចង់ឲ្យក្មួយឯងនៅខ្មែរហ្នឹងដែលអ្នកដឹកនាំហ្នឹងឲ្យធ្វើឲ្យដូចគេអញ្ចឹងឲ្យមានសុខសន្តិភាពខ្ញុំអត់ចង់និយាយដើម្បីយកយកអាដេញគេហៅថាយកមុខយកមាត់ឬមួយក៏ចង់បានញូអីទេ បុសខ្ញុំប្រាក់ខែខ្ញុំទោះបីតិចច្រើនខ្ញុំអត់ដែលទៅចង់បានយកញូយកមុខយកមាត់ខ្ញុំមានចាយខ្ញុំមានហូបគ្រប់គ្រាន់ខ្ញុំអត់ត្រូវការអ្វីដែលខ្ញុំត្រូវការគឺខ្ញុំចង់ឲ្យពលរដ្ឋខ្មែរយើង រស់នៅដូចពួកខ្ញុំនៅប្រទេសគេអញ្ចឹងមើលក្មួយឯងចូលមកសួរខ្ញុំម្ដងទៀតមើល សួរខ្ញុំម្ដងទៀតមើលក្មួយតែខ្ញុំអត់ខឹងទេក្មួយឯងក្មួយឯងសួរតើក្មួយឯងសួរមកសួរឲ្យអស់មកតាយាយនឹងដែលទៅយួនឯបានដឹងពីយួនដែលទៅខ្មែរបានដឹងពីខ្មែរហ៎សួរអស់មកក្មួយយាយខ្ញុំខ្ញុំជនជាតិខ្មែររឿងអីខ្ញុំមិនស្គាល់សុខខ្មែរហើយប្រទេសគេទេណាគេមានរើពកតា គេមាននិយាយតាមសុកណាល់ទូរទស្សន៍គេនិយាយស្រុកយួនណាគេមានក្រុមហ៊ុនឡានគេធ្វើឡាន ក្រុមហ៊ុនធ្វើឡាននៅស្រុកបកាត់នៅស្រុកយួនដល់ថ្ងៃចង់ប្រហែលអរ៉ុបហើយខ្ញុំប្រាប់លុយអាលុយដែលខ្ញុំនិយាយសុំតោះលុយដែលហ៊ុនម៉ាណាដែលពី2ឆ្នាំ2016 អ្នកដែលគេនិយាយប្រាប់ខ្ញុំមកថ្ងៃពីរបាវលុយបងប្អូនគាត់ទៅធ្វើការណាតាមួយអាទិត្យគាត់ទៅធ្វើការតាកន្លះខែ គេឲ្យគាត់5000ដុល្លារតែបេះដូងរបស់ជនជាតិគេណាគេឃើញអញ្ចឹងណាហើយគេធ្លាប់ស្គាល់យាយគាត់ធ្លាប់ស្គាល់ខ្មែរគេអាណិតគេសុកចិត្តត្រឡប់មកកន្លែងប្រទេសផ្សេងគេអត់នៅស៊ីប្រាក់ខែ ធ្វើការ4 5ដល់10ថ្ងៃ5000ដុល្លារគេមិនយកផងនេះនេះដែលដែលប្រទេសដែលគេមានចិត្តធម៌គេបេះដូងគេឲ្យគេរៀនសូត្រចេះដឹងហើយគេចេះគេមានសិលធម៌ដែលយាយចង់និយាយនេះណាចង់ឲ្យមនុស្សឲ្យមានសិលធម៌ដោយកពុជអហ៊ុនសែននឹងវាអត់មានសិលធម៌ទេអាហ៊ុនម៉ាណែតណាគេឲ្យមករៀននៅប្រទេស អាមេរិកណាគួរណាស់តែយក ទៅយកទៅតាមពួកគេ ដឹកនាំទៅតាមដោយប្រទេសគេប៉ុន្តែអ្វី ដែលខួរក្បាលគាត់មានខួរក្បាលគាត់ហ្នឹងវាយកទៅតាមរបបដែលអូវាដឹកនាំធ្វើបាបគេ ចង់តែជិះចន់គេចង់តែប្រើអំណាចនឹងលើគេធ្វើឲ្យគេខ្លាច អានេះដែលធ្វើឲ្យគេខ្លាចណាសួរថាគេខ្លាចយើងឯងអាគេអត់ខ្លាចទេហ៊ុនសែននឹងវាជីវិតអមតៈទេហ៊ុនសែនវាចេះចាស់ទេហើយនៃកូនហ៊ុនសែនហ៊ុនម៉ាណែតហ៊ុនម៉ាណិតហ៊ុនម៉ាណានឹងវាចេះចាស់ទេណាមួយជីវិតយើងហេតុអីយើងមិនធ្វើល្អខ្លះហើយយើងចាំទៅបោកគេធ្វើអីចាំទៅជួលទៅយក ចំណាយលុយទិញសម្បត្តិកប៉ាល់ហោះឲ្យ គេទៅទទួល ថាខ្លួនឯងនៅប្រជាប្រដ្ឋគ្រប់គ្រងគេមើលទង្វើនៅក្នុងប្រទេសនេះក្នុងប្រទេសនេះដល់ថ្ងៃនេះចាប់គេដាក់គុកដោយអំពើអយុត្តិធម៌នេះបំលែងបកសង្គ្រោះជាតិនេះអត់លេងអត់ប្រឡែងគេនេះបំរាម5ឆ្នាំ សិតតែគេមានទោសសិតតែគេតាន់ដិតដែលគេស្រឡាញ់ជាតិដែលគេចង់បានប្រជាធិបតេយ្យចោតគេសិតតែគេនឹងផ្ដួលរំលំរដ្ឋាភិបាលហើយរដ្ឋាភិបាលខ្លួនឯងរដ្ឋាភិបាលបានពីឆន្ទៈរះរះអត់បើបានពីឆន្ទៈរះណាมันបាច់ទៅជួលអ្នកណាទៅឲ្យគ្រប់គ្រងទេ យើងយកបេះដូងរបស់យើងឲ្យល្អដើម្បីបរើរះ បើចេញពីឆន្ទៈរាសណាគេត្រូវបំរើរាសហើយគេមិនមែនបំរើគ្រួសារមិនមែនជួនលុយពួកអាដេញដើររៀបចំផែនតាដេញដើររៀបរៀបចំធ្វើបាបវ័យគេបិទជិះម៉ូតូបិទមុខតាមស្ទាក់តាមវ័យគេសពថ្ងៃកំពុងតែធ្វើទុកបុកម្នេញបាក់ភ្លើងទៀនខ្ញុំឃើញឃើញគេមានប្រជាប្រិយ ទៅសម្លឹកដើរយកម៉ូតូទៅខាំងទៅចង្បុកទៅសម្លាប់គេ ដូចជានៅខេត្តកណ្ដាលក្មួយស្រីម្នាក់ចាអរគុណអ្នកមីងដែលគិតពីប្រទេសជាតិអរគុណអេក្មួយខ្ញុំគិតខ្ញុំខ្ញុំចូលខ្ញុំត្រូវតែគិតទោះបីខ្ញុំមកនៅនេះខ្ញុំទីចាយខ្ញុំមានហូបតែខ្ញុំត្រូវតែគិតប្រទេសរបស់ខ្ញុំកំត្រកកំណត់របស់ខ្ញុំ មួយស្រុកកំណើតរបស់យើងប្រទេសរបស់យើងយើងនៅទីណាយើងអត់ភ្លេចទេអាកន្លែងហ្នឹងហើយហើយដែលក្មួយម្នាក់គាត់សួរខ្ញុំមិញហ្នឹងគាត់ថាមីងធ្លាប់ទៅយាយធ្លាប់ធ្លាប់ទៅប្រទេសខ្មែរអត់ទៅស្រុកធ្លាប់ទៅស្រុកយួនទេអត់ណាដែលសួរខ្ញុំមិញខ្ញុំវាអស់ចា ដែលខ្ញុំនិយាយនេះណាខ្ញុំមកនៅប្រទេសគេខ្ញុំបានសុខហើយពេលដែលខ្ញុំបើកបានខ្ញុំបើកឲ្យមើលខ្ញុំឲ្យមើលថាតើប្រទេសគេវាយ៉ាងម៉េចចំណាស់ខ្ញុំឲ្យនៅបើកដាន300គីឡូម៉ែត្របាន4ម៉ោងខ្ញុំបើកមកដល់តែនិយាយថាអួតមែនទេចង់និយាយថា យើងមរស់នៅមានសុខសុខសន្តិភាព សន្តិភាពផ្លូវចិត្តសន្តិភាពផ្លូវកាយអ្នកដឹកនាំគេល្អគេយកចិត្តទុកដាក់តែយើងសบายចិត្តផ្លូវចិត្តផ្លូវកាយតែអ្វីដែលកើតទុកគឺប្រទេសរបស់យើងអ្វីដែលកើតទុកមិនចង់ឲ្យជន់ផ្ដាច់ការនៅទូទាំងនៅលើពិភពលោកបើកាលណាមានជន់ផ្ដាច់ការអឺសួស្ដីសួស្ដីអ្នកបងចាសួស្ដីអូនសួស្ដី គឺយើងអត់ចង់ឃើញអឺមែនពលរដ្ឋទាំងពលរដ្ឋខ្មែរទាំងពលរដ្ឋអ៊ុយក្រែនទាំងពលរដ្ឋនៅទីណា គឺយើងអត់ចង់ឃើញការបង្ហូរឈាមការកាប់សម្លាប់ធ្វើបាបគ្នាអញ្ចឹងទៀតទេសម័យនេះ សម័យគេមានស៊ីមានចាយគ្រប់មុខគ្រប់សពបែបយ៉ាងទោះបីតែប្រទេសចិនពីដើមណាយកមនុស្សទៅទឹមធ្វើស្រែយកមនុស្សទៅទឹមដូចគោ ហើយសពថ្ងៃប្រទេសចិនវាជឿនលឿនដល់ប៉ុណ្ណាហើយហេតុអីបានវាលោកបលេះដោយប្រទេសរុស្ស៊ីហ្នឹងអាពុយទីហ្នឹងប្រទេសរុស្ស៊ីមានណាវាមានដងប្រេងវាមានតកែវាធំធំតែឥឡូវនេះតកែធំធំតកែដងប្រេងតកែធនាគារសិតតកែសិតតអ្នកមានគឺស្លាប់ទាំងសម្រាប់ទាំងកូនទាំងប្រពន្ធនេះអាចិតខ្មៅពួកអាពុយទីន កាលណាវាគិតថាអ្នកនឹងមិនគ្រប់គ្រងវាហើយហើយដឹងវាថាម៉េចវាថាគេសម្លាប់គេសម្លាប់ខ្លួនឯងខ្ញុំអត់ជឿទេថាពួកគេសម្លាប់ខ្លួនឯងខ្ញុំអត់ជឿតោះសោះគ្មានអាណាមានលុយហើយទៅសម្លាប់កូនសម្លាប់ប្រពន្ធខ្លួនឯងនេះឃើញទេវាមិនខុសគ្នាពីអាហ៊ុនសែនទេវាដូចគ្នាអញ្ចឹងចឹងហើយបាននិយាយខ្ញុំចង់ឲ្យបងប្អូនអញ្ចឹង កុំឲ្យបោះឆ្នោតឲ្យអាបកប្រជាជនបន្តទៅទៀតអឺអូវាចោកូនវាក៏ចោ គឺចោទាំងពូជវាត្រឹមត្រូវវាចោទាំងពូជណាទាំងកូនស្រីកូន ប្រុសវាទាំងចៅវាបន្តទៀតដល់កើតជាចៅទាំងអស់ហ្មងមកពូជហ្នឹងទាំងបងប្អូនវាទាំងក្មួយវាឃើញទេមីក្មួយវាដែលកូន បងវានោះមាននាងចន្ទថានាងស្អីនោះហ៊ុនចន្ទថាហ្នឹងឯងទៅទិញផ្ទះនៅ អង់គ្លេសកន្លែងអ្នកមានកន្លែងស្ដាច់ទៀតណាកន្លែងស្ដាច់ណាគឺថាលុយរាប់លានមកទិញបានមកពូជវាហ្នឹងឃើញទេមានទាំងក្មួយវាទិញមានទាំងកប៉ាល់ហោះទៀតទៅដឹកសង្សារកប៉ាល់ហោះមួយហើយយើងគិតមកមកពូជគេមកពូជហើយមានដោយសារអ្នកណា ដោយសារអី ដោយសារយកប្រទេសខ្មែរទាំងមូលទៅរុស្ស៊ីហើយចុះហេតុអីបានណាខ្មែរយើងគូក្បាលខ្មែរយើងអត់ចេះគិតអ្នកដែលគ្រប់គ្រងហ៊ុនសែនហ្នឹងគូក្បាលកូរ៉េម្លេះចាស់អ្នកមីងពេលយើងនិយាយគេមិនជឿយើងទេតែយើងរស់នៅទៅយើងដឹងគេ ដឹងថាដឹងគេគូគូអីសិទ្ធសិទ្ធគ្រប់សិទ្ធមនុស្សហ៎គេគ្រប់សិទ្ធមនុស្សណាស់គេមើលឃើញហើយគ្រប់សិទ្ធមនុស្សយ៉ាងម៉េចគាត់ណាគេបញ្ចេញមតិគាត់ណាគេបញ្ចេញយោបល់ទៅតាមគំនិតរបស់គេសូម្បីតែចៅចម្រៀងគាត់ជ្រៀងគាត់តឹងចិត្តតែគាត់តែងចម្រៀងក៏ចាប់គេដាក់គុកហើយកាលតែកូវីដណា នាំគ្នាលាក់ដើម្បីយកគឺយកអែបចិនខ្លាចចិនខឹងអញ្ជូនប្រជាជនចិត្តចិនមកឲ្យនៅពេលអាកូវីដនៅហ៊ូហានដែលកើតខ្លាំងហើយខ្មែរកូនខ្មែរគាត់និយាយពីរឿងកូវីដក៏ចាប់ដាក់គុករាប់ឆ្នាំឃើញទេហើយអាហ្នឹងភ្នែកឃើញបើថាពីដើមនិយាយពីចំណានដើមគេភ្នែកមិនឃើញមិនជឿហើយចាស់សពថ្ងៃហើយសពថ្ងៃហ្នឹង សប្ថ្ងៃនេះអត់ចេះបើកភ្នែកមើលទេហីអ្នកដែលមិនជឿហ្នឹង ណាខ្ញុំគិតថាអញ្ចេះគិតថាខួរក្បាលគាត់ក៏គ្មានគាត់ល្ងងគាត់ល្ងងណាគាត់ដឹងវិថាគាត់ចេញពីខ្មែរក្រហមរួចមកគាត់ថា អាហ្នឹងហ៊ុនសែនដោះគាត់ឲ្យរស់ខ្ញុំលើពេជ្រជាអញ្ចឹងហើយ អត់ដឹងឬគល់ពីហ៊ុនសែនវាមិនដោះខ្មែររស់យ៉ាងម៉េចវាអត់ទេដែលទៅយួនវាទៅយកវាឆ្លៀតឱកាសហ្នឹងទៅប្លន់យកដីរបស់ខ្មែរយើងតែលោកគេប្រើលោកប៉ែនសវណ្ណលោកប៉ែនសវណ្ណទេដែលគាត់ជាជាមេដឹកនាំដែលដែលដែលដែលយួនគេលើកផ្ទុកពីមុនលោកប៉ែនសវណ្ណលោកច័ន្ទស៊ីតែគាត់ កំណើតគាត់ខ្មែរគេចាប់គាត់តាំងពីនៅតូចតូចចាប់ទៅនៅទៅបង្រៀនអឺឲ្យមនោគមរបស់គេបង្រៀនបញ្ចូលមនោគមរបស់គេ តែគាត់បេះដូងខ្មែរគាត់ ខួរក្បាលខ្មែរគាត់នៅអាណិតខ្មែរហ៊ុនសែនវាទៅនឹងទៅណាកាលស្ដេចធានុអំពីលនីវឲ្យចូលប្រៃម៉ាគីហ៊ុនសែនពីដើមដឹងតាបងប្អូន ម្ដាយលក់នំលកោគាត់គាត់អ្នកជីវភាពគាត់អ្នកក្រម្ដាយពុកអាពុកប្រមឹកម្ដាយដើរលក់នំលកោហ៊ុនសែនទៅនឹងចូល ខ្មែរក្រហមចូលដល់ពេលនៅព្រៃម៉ាគីនេះហើយយួនហេតុអីបានទុកចិត្តហេតុអីបានវាដាក់ឲ្យហ៊ុនសែន ព្រោះហ៊ុនសែនសម្លាប់គេច្រើនណាស់ហ៊ុនសែនបាត់ដៃប្រឡាក់ឈាមអញ្ចឹងអាមនុស្សដែលសម្លាប់គេណាគឺវាធ្វើឲ្យបានទាំងអស់យើងឃើញកន្លងផាត់មកហើយសម្លាប់លោកឈុតវុធី សម្លាប់លោកជាវិជាហើយបោកក្របបែកឆ្នាំ97បំពងសសម្លាប់លោកសំរងស៊ីទៀតដែលលោកសំរងស៊ីក៏ប្តឹងបាត់ប្តឹងអាហ៊ីងបន្ទៀងហើយជាមួយនឹងអហុយពិសិដ្ឋដែលផែនដែលហ៊ុនសែនប្រើ ពួកនឹងឲ្យធ្វើគេមានផោះតាំងត្រឹមត្រូវណាស់ចឹងហើយបានជាតឡាការបរាំងគេប្រកាសចាប់ពីអ្នកហ្នឹងណាអញ្ចឹងគេអត់អត់គេគេគេគេគេគេអត់ភ្លើទេគេអត់ភ្លើទេប៉ុន្តែទោះបីអាហ៊ុនសែននឹងវាជួលមនុស្សឲ្យទៅអញ្ចឹងយើងប្រកាសទាំងអស់គ្នាឲ្យអន្តរជាតិក៏លឺឲ្យដឹងលឺទាំងអស់គ្នា ឲ្យបងប្អូន ខ្មែរជាពិសេសគឺបងប្អូនខ្មែរដែលល្ងងណាដែលល្ងងអ្នកល្ងងខ្ញុំអត់និយាយបងប្អូនអ្នកឆ្លាតទេសពថ្ងៃកូនខ្មែរឆ្លាតច្រើនណាស់ជាពិសេសចៅចៅចំនួនក្រោយចំនួនចំនួនក្រោយដែលចៅដែលក្មួយក្មួយខ្ញុំឃើញបាក់ភ្លើងទៀននេះខ្ញុំឃើញសន្ធឹកអញ្ចឹងគាត់ឆ្លាតច្រើនណាស់ឆ្លាតច្រើនណាស់ខ្ញុំសូមកោតសរសើរអឺកូវីដវា ថាខ្យល់ខួរវាកូវីដពីឆ្នាំហ្នឹងចឹងហ៎កូវីដវាថាខ្យល់គោវាថាកាំងបេះដូងជាតិគាត់ខ្មែរឆ្វេងវាមិនបើកដៃឲ្យបើកដៃឲ្យយួននឹងចិនធ្វើបាបយើងតាមចិត្តការពិតមួយ អាមនុស្សនេះណាអាហ៊ុនសែននេះណាវាធ្វើមិនឲ្យខ្មែរស្លាប់ឲ្យអស់ វាស្លាប់ឲ្យអស់ហើយវាគិតស្មានវាគិតទៅវាគិតក្នុងខ្លួនវាបើខ្មែរស្លាប់ខ្មែរអ្នកចេះដឹងស្លាប់អស់ទៅវាទុកខ្មែរល្ងងល្ងងដើរតាមក្រោយវាទៅអញ្ចឹងវាបន្តវាបន្តឡើងកូនវាកូនវាបន្តទៅទៀតវាឃើញវាចង់ឲ្យអាហ៊ុនម៉ាណែតឡើងបន្តហើយវាថាវាធ្វើវាធ្វើនៅទាំងទាំងជីតាជីតាអ្នកអ្នកដឹកនាំប្រទេសតទៀតវាចង់ប្រើដាក់កូនវាវាចង់ឲ្យ ឧបតពីកូនរហូតដល់ចៅពីចៅដល់ចៅទូតចៅលួតរបស់វាវាចង់កាន់កាប់ប្រទេសខ្មែរទាំងមូលហើយសួរថាប្រជាជនខ្មែរអស់លោក ក្នុងជួរបកប្រជាជនទាំងអស់កូនចៅអស់លោកកូនចៅប្រជារាស្ត្រខ្មែរតើគេធ្វើអីទៅអ្ហាហើយតកូលខ្លួនឯងហ្នឹងក៏ដាក់តតកូលខ្លួនឯងក៏មាន តម្លៃតតកូលខ្លួនឯងហើយចុះគេទៀត គេរៀនសូត្រចេះដឹងជ្រៅចេះគេបកកែគេមានជំនាញតែអ្នកណាបកកែអ្នកណាជំនាញហ៊ុនសែនបញ្ជាឲ្យទៅសម្លាប់គេចោលអស់នេះចឹងហើយបានជាខ្ញុំចង់ឲ្យបងប្អូនខ្មែរយើង ចឹងបនបញ្ចប់ថ្ងៃនោះចិត្តអស់បាត់រីខ្ញុំថាខ្ញុំនិយាយតន្តិចឯង ចង់ឲ្យបងប្អូនខ្មែរយើងត្រូវងើបទាំងអស់គ្នាបងប្អូនងើបទាំងអស់គ្នាកុំឲ្យពួកជន់នឹងវាកុំឲ្យវាធ្វើបាបយើងបន្តទៅទៀតយើងត្រូវតែងើបទាំងអស់គ្នាពួកយួនណាពួកយួននេះណា វាអាក្រក់ជួជាតិវាចង់លេបទឹកដីខ្មែរហើយ វាលេបវាអស់24ខែវាចង់យកដីយើងទាំងអស់វាចង់យកទាំងអស់បងប្អូនខ្ញុំឃើញនៅណែថ្ងៃមុនចង់ឲ្យបងប្អូនយើងមើលនេះនៅក្រុងបសៀននោះណាចាប់ដើរអញ្ចឹងបាញ់បោះសេរីកាត់ចាក់ក្បិតតថៅនៅលើឡាន លែងសមាជិកនៅស្រុកនៅនៅនៅនៅស្រុកព្រៃលុកខេត្តបរសៃនោះរឿងរឿងទាំងអស់រឿងទាំងអស់ចាំមើលតើសមាជិកគាត់ធ្វើការយ៉ាងម៉េចបាទគាត់ធ្វើការយ៉ាងម៉េចជាមួយពួកហ្នឹងបាញ់បោះសេរីកាត់ចាក់មកវាយបាញ់បោះគ្នាអ្នកមិនដឹងស្លាប់មិនរស់ដែលដែលប្រជាពលរដ្ឋដែលពងតែសាងសង់ផ្ទះនោះគ្មានបានតរោស៊ីអីទេបងប្អូនអើយគ្មានបានតរោស៊ីអីទេបើហ៊ានតែទៅធ្វើការរោស៊ីមកវិញវានៅលើផ្ទះយើងហើយវាថាដីវាផ្ទះវា ទៅប្តឹងសមាជិកណាក៏ទៅតែពិបាកនឹងនឹងណាបាទខ្ញុំបាទនិយាយណាបាទវាដូចតែអត់មានអ្នកណារឿងដោះស្រាយអត់ជាពលរដ្ឋឥឡូវពួកគាត់ហ្នឹងណាមកបាញ់សេវាហ្នឹងវាចិត្តតែអត់អួលណា សេរីកាត់ចាក់សម្បត្តិតៅនៅលើឡានទាំងអស់តែហ៊ានតែនោះលេងសមាជិកនៅស្រុកនៅនៅនៅនៅស្រុកព្រៃលុកខេត្តបរសៃនោះរឿងរឿងទាំងអស់រឿងទាំងអស់ឲ្យខ្លាំងចឹងមើលតើសមាជិកគាត់ធ្វើការយ៉ាងម៉េចបាទគាត់ធ្វើការយ៉ាងម៉េចជាមួយពួកនឹងបាញ់បោះសេរីកាត់ចាក់មកវាយបាញ់បោះគ្នាអ្នកមិនដឹងស្លាប់នឹងរស់ដែលដែលប្រជាពលរដ្ឋដែលកំពុងតែសាងសង់ផ្ទះនៅនេះគ្មានបានតរោស៊ីអីទេបងប្អូនអើយគ្មានបានតរោស៊ីអីទេ បើហ៊ានទៅធ្វើការរស់ស៊ីមកវិញវានៅលើផ្ទះយើងហើយវាថាដីវាផ្ទះវាទៅមិនដឹងសមត្ថកិច្ចណាក៏ពិបាកនឹងនឹងណាបាទខ្ញុំបាននិយាយណាបាទវាដូចតែអត់មានអ្នកណារឿងដោះស្រាយអត់ជាពលរដ្ឋឥឡូវពួកគាត់ហ្នឹងណាមកបាញ់បោះមកកាត់ចាក់ជាពលរដ្ឋទៅលបួសឆ្នាំ4 5នាក់ឥឡូវសមត្ថកិច្ចអត់មានតន់ហ៊ានធ្វើអីពួកនឹងទាំងអស់តែមកវាច្រើនតែមិនដឹងគាត់ចាំគាត់ចាំអឺ គាត់ចាំពីណាមកទៀតក៏ខ្ញុំមិនដឹងដែរចាំមើលថាក្រែងគាត់ខ្លាចពួកហ្នឹងបាញ់ដែរមិនហ្នឹងបាទព្រោះវាថាតែហ៊ានចូលវាបាញ់ក្បាលចោលទាំងអស់ហ្នឹងខ្លាចគាត់បែបគាត់ខ្លាចត្រូវត្រូវត្រូវគេបាញ់ដែរហ្នឹងបាទបើជាពលរដ្ឋលែងខ្លាចហើយរឿងរឿងបាញ់ហ្នឹងបើនៅឲ្យមានដីអ្នកម្ដុំម្ដុំហ្នឹងបើវាមកផន់ដីអឺប្រជាពលរដ្ឋទាំងអស់ហើយមានមានមានមានស្អីនៅទៀត កាយ3ទៀតណានៅក្រុងនៅក្រុងនៅកំពង់សោមនៅកន្លែងហ្នឹងគឺផ្កាយ3ប្រើពួកអាហ្នឹងដាប់តទៀតអេចេះតែដាច់សេវានោះវាអត់សូវមានចេះដាច់សេវា Vâng. Cái vai វាហ្នឹងកាយ3បងប្អូនកាយ3ហើយយើងឃើញអញ្ចឹងវាមានប្រចាំងឲ្យមើលហ៎វាដាក់ទួលទួលមើលហ៎រឿងចោលប្លន់ដីបងប្អូនបងប្អូនជាពលរដ្ឋរឿងចោលប្លន់ដីបាទមកប្លន់ទាំងថ្ងៃទាំងថ្ងៃកូនចៅលោកភឿនផាឡាលោកកាយ2លោកកាយ2 70បាទ បាតរងកងពលតូចង70បាតខ្លាំងណាស់សុកខ្មែរខ្លាំងណាស់អត់មានអត់មានពីណាធ្វើអីលោកលោកភឿនបាឡានឹងទេបាទខ្លាំងណាស់ពាក្យបណ្ដឹងបណ្ដឹងបណ្ដឹងបណ្ដឹងនៅបាត់បណ្ដឹងដល់បាត់បាត់តើប្រជាពលរដ្ឋគាត់ឆ្ងល់គាត់សួរថាលោកភឿនបាឡានឹងពីណានៅក្រៅខ្នងលោកភឿនបាឡាអីខ្លាំងខ្លាំងម្ល៉េះតើផនដីប្រជាពលរដ្ឋគ្រប់ខេត្តគ្រប់ខុងបាទគ្រប់ខេត្តគ្រប់ក្រុងហ្មងបាទបាទ ណែឲ្យចឹងឲ្យចេះក្លាហានឲ្យចេះក្លាឲ្យស្រស់គ្នាឲ្យស្រស់គ្នាឃើញទេផ្កាយ2មិញខ្ញុំនិយាយច្រឡំផ្កាយ3ផ្កាយ2នៅអីភឿងផាឡាហើយថាសួរពួកវាហ្នឹងមានអាណានៅពីក្រោយខ្នងណាចឹងបងប្អូនខ្មែរយើងត្រូវតែយើងស្រស់គ្នាត្រូវតែងើបអស់គ្នាសម្មាខ្លាំងណាស់ថ្ងៃនេះគាត់អត់ដែលបានទៅរស់ស៊ីអីទេហ៊ានទៅមកវិញវានៅលើផ្ទះយើងហ្មង ណាដល់បើចោលស្របច្បាប់មកចោលស្របច្បាប់ហ៊ានចេញដើរទៅរស់ស៊ីឡើងនៅលើផ្ទះរួចបងម្ចាស់ផ្ទះមកដេញកាប់ដេញកាប់ហើយកាប់នេះនឹងប្រហែលនេះត្រូវរបួសដឹកយកទៅដឹកយកទៅពេទ្យមិនដឹងជាកោះថ្នាក់ដឹងជាស្លាប់ដឹងរស់ទៀតហើយសួរថាហើយប៉លិសដែលមកហើយណាអត់ហ៊ានទៀតអត់ហ៊ានជាមួយពួកគេអញ្ចឹងសួរថាអាប៉លិស ធ្វើការឲ្យឲ្យរាជការដែលថាខ្លួនឯងតាំង ធ្វើការបារើរាជគេធ្វើបាបរាជឲ្យអត់ហ៊ាន ធ្វើអីទាំងអស់រាជស្រែកឲ្យឆែកក្នុងឡានហ្នឹង មានកបិតមានកំភ្លើងបលិសមិនហ៊ានទៀតហើយផ្កាយ2ហើយផ្កាយ2ហ្នឹងតើអ្នកណាដែលនៅពីក្រោយខ្នងផ្កាយ2ហ្នឹងណាចឹងបងប្អូនខ្មែរយើងល្មមហើយ បងប្អូនខ្មែរអើយល្មមហើយ ខ្ញុំសូមប៉ុណ្ណឹងចាស់ព្រោះអីអាខ្ញុំចង់អត់ចង់និយាយយូរទេហាត់នេះទៅមកទៅមកវាចិត្ត1ម៉ោងចង់ទីបញ្ចប់នេះខ្ញុំចង់ឲ្យបងប្អូនយើងយកបាក់ភ្លើងទៀនបាក់ភ្លើងទៀនខ្ញុំអំបញ្ញមិញខ្ញុំទៅដល់ណាហើយខ្ញុំចង់ចាក់បាត់ស្រីស្រីជាងតែអានបាក់រស់ឆ្ងាយនឹងខ្ញុំចង់ចាក់បាត់ដែរចាស់ យើងត្រូវឲ្យបោះឆ្នោតឲ្យបាក់ភ្លើងទៀនដើម្បីយើងទាំងអស់គ្នាងើបទាំងអស់គ្នាចាប់ ចេញបោកពួកអាផ្ដាច់ការទៀតទៅបងប្អូនឥឡូវនេះយើងបាក់ជាធិបតេយ្យបើវាសម្លាប់បាក់សងខ្លួនជាតិនៅបាក់ភ្លើងទៀនមួយទៀតវាខ្លាហានបងប្អូនបងប្អូនបាក់ភ្លើងទៀនយើងត្រូវតែខ្លាហានទាំងអស់គ្នាទាំងស្រីទាំងប្រុសទាំងក្មេងទាំងចាស់ដោយប្រទេសអ៊ុយក្រែននេះនៅផ្ទះកូនខ្ញុំអ្នកនៅចិត្តនេះប៉ុន្តែខ្ញុំនៅក្នុងនោះវាអត់មានសេវា បាត់មកនៅបាត់សំណំទៅទៅក្នុងផ្ទះគួរអាណិតគឺថាចេញមកពីវាស៊ីអត់ហ៊ានចេញជួបជាមួយយើងទេដោយកាលយើងដែលនៅកាលដែលយើងនៅរងគ្រោះជាមួយខ្មែរផងទេឃើញទៅអាណិតទៅអាណិតគាត់ឥឡូវប្តីចេញទៅបាត់ហើយប្តីអាយុ60ហើយណាបងប្អូនប្តីអាយុ60ហើយចេញសុខចិត្តទៅធ្វើទាហានតស៊ូនៅក្នុងប្រទេសរបស់ខ្លួន នេះឃើញទេឥឡូវនេះយើងមានបាក់លើទៀតយើងត្រូវស្រស់គ្នាកុំចាញ់បោកពួកអាជនច្បាប់ជាតិបន្តទៀតពួកអាពួកហ៊ុនសែនគឺពួកច្បាប់ជាតិអ្នកណាដែលគ្រប់គ្រងបាក់ពួកហ៊ុនសែនគឺពួកច្បាប់ជាតិពួកច្បាប់ជាតិ ត់មាននិយាយស្មានស្មានទេគាត់មនុស្សទេកូនខ្ញុំហ៎កូនខ្ញុំមានផ្ទះពីរទុកចិត្តឲ្យគាត់នៅទេអត់ទួលទេដោយសារអីដោយសារអាណិតនៃកន្លែងនេះកូនយកយកគេមកឲ្យថ្ងៃជាថ្ងៃប្រញាប់មេទីការការស្ដីស្រឡាញ់ចា ទៅជូនការទៅបងប្អូនអរគ្នាអីស្រឡាញ់ពីបងប្អូននៅប្រទេសកម្ពុជាអីស្រឡាញ់ពីរូបគ្នាទាំងតាមកម្មវិធីគ្នាជាមួយនឹងបាក់ភ្លើងទៀនខ្ញុំក៏ជូនអឺការមួយគេដែលប្រមៀមេបងប្អូនអានេះស្រាប់ការប្រមៀមេការតែគេឲ្យការយើងកាន់នៅថាគេស្រឡាញ់យើងទៅចូលចិត្តយើងគេអនុត្តយើង ប្រហែលជាខ្ញុំបានយកទៀនមកដុតព្រោះព្រោះពេញក្តៅក្តៅពេកទៅដឹកអត់ឃើញឈុតទៀតដុតហ្នឹងហើយចឹងចង់ចង់បញ្ចប់ហើយខ្ញុំសូមអរគុណដែលបងប្អូនបានចូលមើលខ្ញុំហើយក៏ជួយចែកចាយទៅឲ្យបងប្អូនខ្មែរយើងដែលយកអំណោយរបស់គេហ្នឹងកុំចាញ់បោកគេបន្តទៅទៀត ពួកជនផ្ដាច់ការយើងមើលតែប្រទេសអ៊ុយក្រែនទៅវេទនាណាស់ហើយខ្ញុំអាណិតណាស់គាត់មកនៅនឹងខ្ញុំមកពីថ្ងៃអត់ទំឃើញមុខពីម្សិលបន្តិចហ្នឹងមុខគាត់ហ្នឹងអត់ទាំងចឹងហ៊ានអត់មើលមុខយើងផងគឺធ្វើមុខគាត់ហ្នឹងគឺថាមុខបាក់ចិត្តមុខដូចយើងចេញពីខ្មែរក្រហមមកចឹងអត់ញឹមដាក់ណាបានទេព្រោះប្តីទៅសុខចិត្តវិលទៅអាយុ60វិលទៅ ធ្វើទាហានជួយធ្វើទាហានតតាំងជាមួយនឹងប្រទេសរុស្ស៊ីយ៉ាងហ្នឹងយើងឃើញនេះកូនឲ្យមួយទៀតហើយកូនពីរហើយចឹងខ្ញុំជូនបងប្អូនកូនចៅទាំងអស់នៅប្រទេសកម្ពុជាជាទីស្រឡាញ់ហើយខ្ញុំស្រឡាញ់បងប្អូនខ្ញុំគិតដល់បងប្អូនទៅបានខ្ញុំចេះតែនិយាយប៉ុន្តែខ្ញុំស្រឡាញ់ចំពោះបងប្អូនដែលស្រឡាញ់ប្រជាធិបតេយ្យណា បើពួកហ៊ុនសែនអានឹងខ្ញុំអត់ស្រឡាញ់ទេពួកហ៊ុនសែនខ្ញុំអ្នកណាដែលដើរជាមួយហ៊ុនសែនគឺអ្នកនឹងក្បត់ជាតិពួកក្បត់ជាតិយើងមិនអាចស្រឡាញ់គាត់បានទេខ្ញុំជប់សុំជូនពរហើយសុំជូនផ្កាតែក្តីស្រឡាញ់អូមកមួយទៀតអីសុំជូនផ្កាសុំជូនតែក្តីស្រឡាញ់ដល់បងប្អូនយើងទាំងអស់នៅប្រទេសកម្ពុជាសូមឲ្យមានសុខឲ្យបានសុខភាពល្អហើយយើងនឹងយកជ័យជំនះ យើងកាន់នៅប្រជាធិបតេយ្យសេរីភពៈយើងត្រួប្រជាធិបតេយ្យយើងយើងទៀមទាប្រជាធិបតេយ្យប្រជាធិបតេយ្យដូចនៅប្រទេសគេបងប្អូនឃើញទេឃើញទេបងប្អូននៅនៅប្រទេសប្រជាធិបតេយ្យកូនខ្ញុំ5នាក់បងប្អូនកូនខ្ញុំ5នាក់ដែលគាត់មករស់នៅប្រទេសគេគឺគាត់អត់គាត់អត់ពិបាកមិនយើងមិនមែនមានទេ តែយើងរស់នៅដោយ ដោយសេចក្តីរីករាយដោយសុខដោយសុខសន្តិភាពគឺថាសន្តិភាពផ្លូវចិត្តផ្លូវកាយចឹងខ្ញុំថ្ងៃនឹងជាថ្ងៃដែលព្រមញេថ្ងៃទី1ខែមេហ្នឹងគេបារាំងគេថាព្រមញេមេ ជាក្តីជាថ្ងៃដែលស្រឡាញ់ជូនសេចក្តីស្រឡាញ់អញ្ចឹងខ្ញុំជូនសេចក្តីស្រឡាញ់អាណិតដល់បងប្អូននៅប្រទេសកម្ពុជា ដែលអ្នកស្នេហាជាតិទាំងអស់ សូមជូនពរសូមឲ្យមានសុខភាពល្អសូមឲ្យអាយុយឺនយូរហើយមានសំណាងល្អហើយនឹងយើងបដូរផ្ដាច់ដើម្បីយកជ័យជំនះយកជ័យជំនះតាមឃុំសង្កាត់របស់យើងត្រូវបងប្អូនខ្មែរយើងដែលនៅប្រទេសខ្មែរត្រូវបោះឆ្នោតឲ្យបាក់ភ្លើងទៀនដើម្បីឲ្យបងប្អូនបាក់ភ្លើងទៀនដែលបកប្រជាធិបតេយ្យបំរើរះមិនមែនបំរើបក សូមឲ្យបងប្អូនយើងបោះឆ្នោតជូនពួកគាត់ពួកគាត់នឹងបំរើពួកពួកបងប្អូនដែលបំរើរាឲ្យមិនកាន់នៅនិន្នាការណាទេអឺជំរាបសួរអ្នកដៃមីងចាជំរាបសួរក្មួយហើយខ្ញុំសូមជំរាបបន្តិចទៀតណាបងប្អូនកូនចៅពីព្រោះយើងបកប្រជាធិបតេយ្យអត់មានប្រកាន់ថាបកនឹងបកប្រជាជនឬបកណាបកណាគឺគេអត់ទេ កាលណាគេឈ្នះឆ្នោតគេបំរើរាជគឺរាជដែលនៅប្រទេសខ្មែរគឺរាជរបស់ខ្មែរមិនមែនរាជរបស់របស់ហ៊ុនសែនទេមិនមែនពួកគាត់ដែលបារាហ៊ុនសែនក៏គាត់រាជខ្មែរអញ្ចឹងគោលនយោបាយរបស់បកភ្លើងទៀននិង បកសង្គ្រោះជាតិដូចគ្នាគឺបំរើរាជទូទៅ យើងអត់យកខ្មែរណាជាសត្រូវយើងអត់ចង់គំនុំគុំគួនជាមួយគ្នា តែបើយើង អឺចង់គំនុំលុះត្រាតែអ្នកនឹងស្ពាយាមធ្វើបាបយើងសម្លាប់យើងឲ្យឥតមានត្រាបណីអានឹងខ្ញុំអាចខត់ចិត្តបងប្អូនបានទេអ្នកណាធ្វើអំពើអាក្រក់អានឹងខ្ញុំមិនអាចខត់ចិត្តបងប្អូនបានទេប៉ុន្តែអ្វីដែលបកសង្គ្រោះចិត្តបកភ្លើងទៀនប្រជាធិបតេយ្យគឺបំរើរះទូទាំងអស់ទូទាំងដោយប្រទេសគេអញ្ចឹង ថ្មីថ្មីដែលគេបោះឆ្នោតស្រីយុតិធធម៌ ចាប់មជើម៉ែលម៉ានម៉ាណែលម៉ាក្រុង ដែលគាត់ចាប់អាណត្តិមួយអាណត្តិហើយឥឡូវមួយអាណត្តិទៀតដែលគាត់បំរើរះគាត់បើបំរើរះទូទៅឃើញទេប្រទេសគេគេអត់មានថាណែឯងគ្រប់ត្រួតអឺម៉ារីឡាពេនហើយគេគេធ្វើការជាមួយគ្នាថាថ្ងៃគេកំពុងចង់ឲ្យម៉ារីឡាពេនហ្នឹងជួយជាដូចថាជាជួយជួយកិច្ចការគ្នាទាំងអស់គ្នា គេចាញ់គេជួយគ្នានេះហើយប្រទេសប្រជាធិបតេយ្យខ្ញុំចង់ឲ្យបងប្អូន ខ្មែរយើងបកប្រជាជនក្តីកុំយកខ្មែរយើងជាសត្រូវបងប្អូន យើងឈ្នះចាញ់គឺយើង ធ្វើការជាមួយគ្នាបំរើរះដូចគ្នាចឹងសូមជូនពរឲ្យបងប្អូន មានជ័យជំនះនៅពេលខាងមុខគឺថ្ងៃទី5ថ្ងៃបោះឆ្នោតឲ្យរះខ្មែរយើងទាំងអស់ បោះឆ្នោតឲ្យមេឃុំនិងចៅសង្កាត់បាក់ភ្លើងទៀនទូទាំងប្រទេសកម្ពុជាសូមកុំខានឲ្យសោះកុំភ្លេចកុំឲ្យជ្រើសរើសពួកប្រជាជនតទៅទៀតបកប្រជាជនមិនមែនបម្រើបំរើរាជទេបកប្រជាជនបំរើគ្រួសារអញ្ចឹងយើងយកបំរើគ្រួសារនិងបំរើរាជតែយើងយកមួយណាបងប្អូនជ្រើសរើសដោយខ្លួនឯងសូម អរគុណហើយក៏សូមជម្រាបលាអឺបងផ្សេងខ្ញុំទៅចូលក្រោយបងខ្ញុំជូនផ្កាមួយគេនេះតិចស្ដីស្រឡាញ់នេះកូនខ្ញុំគេឲ្យម្នាក់មួយម្នាក់មួយចៅក៏គេឲ្យច្រើនណាស់នៅនោះមកកណោទៀតចឹងជូនផ្កាជូនពរសេចក្តីស្រឡាញ់ណាបងនឹងឲ្យបងប្អូនអស់គ្នាចាសូមថ្វាយបង្គំឲ្យសូមជម្រាបលាចាសូមអរគុណ